Música ស័យឬវ័យឲ្យថ្លៃចូលក្នុងជីវិតបងអូនចូលមកបង្កើតក្តីសុំបំពេញមំណងដែលបងធ្លាប់បងអូនជាមនុស្សស្រីអ្នកសំខាន់ហើយមានអធិពលក្នុងបេងដងបង កែប្រែទំនងខុសឆ្គងកន្លងពេលនៅក្បែរថ្លៃ កាន់ដៃបងបងអូនណាពេលអូនមានតុងបាយស្វារៀងរាយើងដើរទៅមុខកុំខ្លាចរអាអូនទៅទីណាបងនឹងតាមទៅទីនោះមិននឹងប្រាប់ពីតុងចិន ចោបងស្មោះប៉ុន្មានភារយបងគិតថាបងមានសំណាងបានអូននៅចិត្តជីវិតរត់មានន័យ មិនបាច់កេងភ័យបារម្ភថាបងងាករេវាកវេព្រួលប្រែបើឲ្យបងទៅចាប់អារម្មណ៍ជាមួយនឹងអ្នកផ្សេង ទៅមិនរួចទេមានត្រឹមអូនម្នាក់ក្បែរបងគ្រប់គ្រាន់ពេកហើយកណ្ដៃបងមកអូនណា ពេលអូនមានតុង បាយស្វារៀងរាយើងដើរទៅមុខកុំខ្លាចរអាអូនទៅទីណាបងនឹងតាមទៅទីនោះមិននឹងប្រាប់ពីទុំចិនបងយ៉ាងណានឹងព្រមថាត្រឡាញ់ចុងក្បែរលើពីពីងសងសា បារម្ភក៏បារម្ភហើយក៏ត្រូវការ ប្រមាណណានឹងព្រមថាខ្វះមិនបាន ប្រកបមានតែអូនអ្នកក្បែរប្រានបងមិនហ៊ានសន្យាថាធ្វើបាន តែក៏យ៉ាងអូនចាំមើលខ្លួនណៃចោបងស្មោះអូនបានភារយថាត្រឡាញ់ចុងក្បែរលើពីពីងសងសាបារំក៏បារំហើយក៏ត្រូវការប្រមាណណាដឹងត្រឹមថាខ្វះមិនបាន បើសឹងស្អែងព្រះអាទិត្យត្រូវរលត់បងប្រកាសមានតែអូនម្នាក់ក្បែរប្រាណបងមិនហ៊ានសន្យាថាធ្វើបានតែក៏យ៉ាងអូនចាំមើលខ្លួនណែចោបងស្មោះប៉ុន្មានភារយ